នៅសម័យនគរទាំង6ជាសម័យដែលប្រទេសចិនមិនទាន់មករួមបង្រួមគ្នាសង្គ្រាមមហូឈីមដណ្ដើមទឹកដីកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងសម័យនោះដែរមានអ្នកល្បាញល្បីដែលជាមេតបអ្នកប្រាជ្ញអ្នកបង្កើតច្បាប់ជាច្រើនបានចាប់កំណើតដូចជាខុងជឺឡៅស៊ឺមេតបស៊ុនអ៊ូនិងអ្នកបង្កើតច្បាប់វៃយ៉ាងនៅថ្ងៃទី28ខែកញ្ញា ឆ្នាំ551មុនគ្រិស្តសករាជនៅក្នុងប្រទេសលូក្មេងប្រុសម្នាក់ទើបនឹងចាប់កំណើតដែលមានឪពុកជាមេតបឈ្មោះខុងហឺនិងម្ដាយឈ្មោះយ៉ានស៊ីងសៃក្មេងប្រុសដែលចាប់កំណើតបាន3ឆ្នាំឪពុកក៏បានលាចាកលោកក្មេងប្រុសម្នាក់នោះគឺខុងជឺដែលសប្ថ្ងៃគេស្គាល់គ្រប់គ្នាថាជាអ្នកនយោបាយនិងជាទស្សនវិទូរបស់ប្រទេសចិន។ ថ្ងៃនេះខ្ញុំនឹងលើកយកទស្សនៈដ៏មានតម្លៃរបស់លោកឲ្យបងប្អូនជនជាតិបានស្វែងយល់ទុកជាចំណេះដឹងនិងជាបទពិចារណាមនុស្សខ្លាំងស្វែងរកអ្វីដែលមាននៅក្នុងខ្លួនរបស់គេមនុស្សអន់ស្វែងរកអ្វីដែលមាននៅក្នុងខ្លួនរបស់អ្នកដទៃ។ នៅក្នុងប្រទេសមួយ ដែល គ្រប់គ្រងបានល្អភាពក្រីក្រគឺជាអ្វីដែលត្រូវខ្មាស់នៅពេលអ្នកមាន កំហឹងអ្នកត្រូវគិតពីផលលំបាកមុននៅពេលដែលអ្នកដឹងថា អ្នកមិនអាចឈានដល់គោលដៅអ្នកមិនត្រូវបដូរគោលដៅនោះទេ តែ ត្រូវបដូរសកម្មភាពនិងយុទ្ធសាស្ត្រភាពជោគជ័យវាអាស្រ័យលើការរៀបចំ ទុកមុនបើគ្មានការរៀបចំទុកមុន ច្បាស់ជាបរាជ័យ ដាក់គោលដៅទៅលើអ្វីដែលអ្នកមិនចង់បានធម្មជាតិរបស់មនុស្សគឺដូចគ្នា តែទម្លាប់ធ្វើឲ្យពួកគេខុសគ្នា ចំណេះដឹងដ៏ពិតប្រាកដគឺការដឹង ពីភាពល្ងងខ្លៅ។ ខ្ញុំឮហើយខ្ញុំភ្លេចខ្ញុំឃើញហើយខ្ញុំចាំខ្ញុំធ្វើហើយខ្ញុំយល់គោរពខ្លួនឯងអ្នកដទៃនិងគោរពអ្នកបើអ្នកធ្វើអ្វីមួយត្រូវធ្វើទាំងបេះដូងរបស់អ្នក តម្លៃនៃរបស់មួយវាមិនស្ថិតលើរូបរាងខាងក្រៅរបស់វាទេត្បូងពេជ្រមិនអាចស្អាតដោយគ្មានការកែច្នៃទេមនុស្សក៏មិនអាចល្អដោយការមិនធ្លាប់មានកំហុសដែរបើអ្នកចំណេញគេបានន័យថា គេឈ្នះអ្នកហើយភ្នែកអាចមើលឃើញឆ្ងាយ តែมันអាចមើលឃើញចិញ្ចើមទេលេងអុកកុំគិតតែពីវីលោក បើគ្មានគំនិតពិចារណាបញ្ញាក៏មិនកើតឡើងដែរដោយសមត្ថភាពមិនមែនដោយវាសនាបើធ្វើបែបនេះបានតើព្រំលិខិតណាអាចយកឈ្នះភាពអំណត់បាន ដោយការប្រព្រឹត្តមិនមែនដោយការរងចាំដោយការប៉ិនប្រសពមិនមែនដោយសារឱកាសទេធ្វើគុណទៅហើយ បើវារលត់សាបសូន្យហើយត្រូវបន្តធ្វើគុណតទៅទៀតឲ្យដូចសន្ទូចដែលត្រីស៊ីនុយអស់ហើយ ត្រូវបិទនុយជាថ្មី បើមនុស្សមិនត្រូវគេបង្ខំឲ្យធ្វើរឿងយុត្តិធម៌ទេប្រហែលលើលោកនេះគ្មានរឿងយុត្តិធម៌ទេមានតែមនុស្សឆ្លាតបំផុតនិងល្ងងបំផុតទេដែលមិនងាយនឹងកែប្រែ នៅលើលោកនេះសូម្បីតែទេវតាក៏មិនអស្ចារ្យដូចមនុស្សដែរបើគេស្ដោះទឹកមាត់ដាក់ក្នុងអ្នកមានន័យថាគេកំពុងនៅពីក្រោយអ្នកសម្លឹងតែប្រយោជន៍តូច និងខូចប្រយោជន៍ធំណែនាំមនុស្សណាដែលចង់ចេះ នៅ ពេលដែលគេ ដឹងខ្លួនថា គេល្ងងខ្លៅបើអ្នកគិតថាអ្នកជាមនុស្សដែលឆ្លាតជាងគេ នៅក្នុងបន្ទប់មួយ នោះ អ្នកចូលច្រឡំបន្ទប់ហើយ។ ដើរយឺតមិនសំខាន់សំខាន់ត្រូវដើរទៅមុខកុំឈប់កុំបង្កើតមិត្តដែលអន់ជាងអ្នកទៅដល់ទីណាក៏ត្រូវទៅទាំងបេះដូងដែរ អំពើណាដែលអ្នកស្រឡាញ់ចង់បាននឹងចង់ឲ្យអ្នកដទៃធ្វើមកលើរូបអ្នកចូលអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិនបើជួនអ្នកដទៃហើយបែរជាត្រឡប់មកទទួលទុកទោសទៅវិញចូលរត់គេចឲ្យផុតពីទុកទោសនោះឲ្យបានមុនទុកទោសនោះមកដល់អ្នក បើធ្វើគុណប្រយោជន៍ហើយសូមគុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះបើមិនយ៉ាងដូច្នេះទេគុណពុនភ្នំនឹងរលីត្រូវទុកឲ្យអ្នករទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញទៅប្រសើរជាងនោះដែលចេះសួរ ល្ងងតែមួយពេលប៉ុណ្ណោះប៉ុន្តែមនុស្សដែលមិនហ៊ានសួរនឹងខ្លាចជាមនុស្សល្ងងមួយជីវិត។